លោកអិនសុផិនមិនទទួលស្គាល់កំហុសដែលសរសេរលិខិតបំភ្លឺខុសថែមទាំងវាយបកទៅអ្នករិះគន់ចំចំអ្នកទាំងអស់គ្នាប្រកាសជាបានដឹងរួចមកហើយជុំវិញរឿងរ៉ាវកម្មវិធីប្រកួត សម្រស់ Miss Grand Cambodia បណ្ដោយឲ្យមានឈុតតំណាងក្រុងបាវិតនិងក្រុងប៉ោយប៉ែតមានបង្ហាញនៅលបែងស៊ីសង ដែលមើលទៅមិនសមរម្យ រហូតធ្វើឲ្យមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសអ្នកស្រឡាញ់ចូលចិត្តវិស័យបវរកញ្ញា នាំគ្នា បញ្ចេញមតិមិនពេញចិត្តដល់ម្ចាស់កម្មវិធី និងអ្នកឆ្នៃឈុត នៅតែជាប្រធានបទដ៏ក្តៅគគុកនៅឡើយនោះទេក្នុងនោះផងដែរបើទោះបីជា ខាង គេហទំព័រ Facebook Page ផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia បានចេញលិខិតបំភ្លឺនិងសុំទោសដល់សាធារណជន ព្រមទាំងប្រកាសដកឈុតតំណាងក្រុងបាវិតនិងក្រុងប៉ោយប៉ែតចេញពីការប្រកួតក៏ដោយប៉ុន្តែមកដល់ពេលនេះនៅតែផ្ទុះការជជែកវែកញែកប្រងព្រឹត្តមិនទាន់ដាច់ស្រឡះមិនឈប់មិនឈរដដែល ជាក់ស្ដែងអ្វីដែលនឹកស្មានមិនដល់ទៅវិញនោះបើយើងងាកក្រឡេកទៅមើលលោកអិនសុផិនដែលជាស្ថាបនិកកម្មវិធី Miss Grand Cambodia ដែលជាអគ្គនាយកផលិតកម្មមហាហងវិញ ក្រោយពីផ្ទុះរឿងចម្រងចម្រាស់មួយនេះឡើង។ លោកបានបញ្ចេញសារមួយ នៅលើកេណនី Facebook ផ្ទាល់ខ្លួនដោយបានសរសេររៀបរាប់ថារឿងខ្លះមិនទៅចាំបកស្រាយច្រើនទេខ្ញុំរវល់ណាស់តែក៏ចិត្តចប់ដែរខ្ញុំមិនមានរឿងអីទេរឿងខ្លះខ្ញុំមិនដឹងថាមានរឿងអ្វីផងតែអ្នកគិតមកខ្ញុំរឿងផ្សេងបន្ទាប់ពីបានឃើញដូច្នេះហើយក៏មានការចូលទៅខមមិនបានលើកឡើងថា បងសញ្ញេគួរណាស់តែអានខ្លឹមសារមុនសិនសុំមិនយល់ តើក្រុងបាវិតស្ថិតនៅក្នុងខេត្តស្វាយរៀងឬខេត្តបន្ទាយមានជ័យហើយក្រុងប៉ោយប៉ែតស្ថិតនៅខេត្តបន្ទាយមានជ័យឬខេត្តស្វាយរៀងសូមលោកពូជួយត្រួតពិនិត្យមើលក្រុមការងារក្រមអវត្តលោកពូផងព្រោះឃើញថាធ្វើការងារខុសជន់លើខុសហើយ ខេត្តក្រុងរបស់កម្ពុជាមិនអាចលេងសើចបានទេលោកពូសូមលោកពូឲ្យពួកគាត់ស្រាវជ្រាវម្ដងទៀតមុននឹងសរសេរលិខិតចេញជាផ្លូវការ។ សូមត្រួតពិនិត្យមុននឹងចុះហត្ថលេខា សំខាន់ដាក់រូបអង្គវត្តយ៉ាងស្រស់ស្អាតនៅពីក្រោយ តែដល់ពួកគាត់ចេញមកបង្ហាញលបែងអញ្ចឹង អ្នកណាមិនរិះគន់បើធ្វើឲ្យអាប់អោនដល់ប្រទេសជាតិទាំងមូលចេះយករឿងអញ្ចឹងទៅធ្វើកើតប្រៀបដូចជាប្រទេសរបស់ខ្លួនទាំងមូលគឺជាសម្បុកលបែងឬជាប្រទេសរស់ដោយសារលបែងទូទាំងប្រទេសមែនមិនចេះខ្មាស់គេទេឬហើយអ្នកខ្លះទៀតក៏បានចូលទៅខមមិនថា គ្រប់គ្រងលោកពូជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំគឺល្អខ្លាំងណាស់លោកពូជាមនុស្សល្អទេវតានឹងតាមថែរក្សា មនុស្សល្អដូចជាលោកពូក្មួយសូមជូនពរលោកពូឲ្យមានសុខភាពល្អពេលធ្វើល្អមិនសូវមានអ្នកមើលឃើញសោះតែធ្វើខុសតែបន្តិចក៏ជន់យកជន់យកតែម្ដងកុំគិតច្រើនអីពូតាមដំណើរទៅពូមនុស្សផ្សេងគ្នាគំនិតខុសគ្នាណាលោកពូ យើងទៅហាមការគិតរបស់អ្នកណាមិនបានទេស៊ូស៊ូបង បងធ្វើបានល្អហើយ សូមបញ្ជាក់ផងដែរថាកម្មវិធីមហាហង្សដែលមានលោកអិនសុភិន ជាម្ចាស់នោះត្រូវបានគណៈកម្មការ Miss Grand ពិភពលោក ប្រកាសផ្ដល់សិទ្ធិឲ្យធ្វើជាអ្នករៀបចំការប្រកួត Miss Grand Cambodia រយៈពេល4ឆ្នាំជាប់ជាប់គ្នាចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។